เอ้ยเอ้ยบุญพายเอ้ยอ่ะเจ๋งมา គេលេងអញ្ចឹងហើយសម័យនេះគេលេងតាមអនឡាញគេជួបមុខទេគេខ្លាចការរណោចុះបីចិត្តអស់លោហើយអស់ហើយបីអាយ៉ាផែ 拍，哎呦！ ขอเบียร์มาเลย đây đi thở bay phai bây giờ căn phai ở đây rồi cứ căn bay đi là biển ល់ដល់គ្រឹះហ្នឹងហើយគ្រឹះវិសាទេអញ្ចឹងពេលយើងហោះចំឡំឡំមែនអានេះឡើងគួរគឺប៉ះពាល់ដល់គ្រឹះហ្នឹងហើយអូសលេងបាត់បញ្ចូលនិយាយស្ដាប់ខ្មែរបាននិយាយនិយាយ ឃើញនឹកឃើញនឹកឃើញនឹកឃើញទាំងអង្គអើយ1 2 3 4 5 6 7 8 9 10 11ថយអាដើរនេះថយ អត់ញ៉ាំហ្នឹងឯងតែម៉ែឌីជាប់ដៃគេទាំងអស់ I'm baritonic Mm-hmm. ស្អីចាយសុកបាយសុកចុកបាយ l à bị có thành công gì cho nó